a a cứ adenine adenine adenine adenine គឺអក្សរ a A Timin, ទីមីនគឺអក្សរ t អឺ cytosine គឺអក្សរ c បាទ canin គឺសរសេរអញ្ចឹងដើម្បីរកចំនួននុយក្លេអទីតសរុបមានថាវាគឺជាផលបូករវាងនុយក្លេអទីតទាំង4នឹងចូលគ្នាអញ្ចឹងគឺជាផលបូកនៃចំនួននុយក្លេអទីតទាំង4ចូលចូលគ្នាអញ្ចឹងយើងក្នុងវិចារលំហាត់រូបមុនមួយវិចារមួយរូបមុនមួយវិចារមួយអូនចាំរូបមុនមួយវិចារមួយវិចារត្រូវនឹងរូបមុនហ្នឹងអញ្ចឹង អញ្ចឹងវិចារយើងគឺវិចារបាទវិចារអវិចារគឺមានន័យថាតាមគោលការណ៍ពេញបាគោលការណ៍បាទបំពេញបាអាបំពេញតេសេបំពេញសេបាទនាំឲ្យអាស្មាតេ ណាស្មើទេបាទ C នឹង ស្មើ C បាទ C ស្មើ C អញ្ចឹងគេបានអូនមើលមើលរូបមុនសិនណាចំកត់ណាមើលសិនគេបាន បាទគេបានឆ្ងល់មែនតើណាប៉ុនមួយហ្នឹងវិញអាប៉ុននេះវិញមក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 មកសេឬក៏យើងអាចសរសេរច្រើនទៀតយើងអាចសេថាអាចសេថាអឺ2អី2តេបូក2សេដល់2សេស្មើនឹង2ដាក់កតាមកសតេបូកបូកសេឧទាហរណ៍បើឧទាហរណ៍ឧទាហរណ៍យ៉ាងខ្លីឲ្យ គេហៅគេថា molecule ADN មួយមានចំនួន nucleotide A ស្មើបាទ300ទៅខ្លីៗហើយនឹង C ស្មើស្មើ400ចឹងទៅហើយគេឲ្យគណនា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 អាគ្នាចំនួននៅក្នុងទីសរុបអញ្ចឹងអូនដាក់បំរាប់កុំភ្លេចសរសេរបំរាប់ដើម្បីគណនារំហាត់ A ទៅ N បំរាប់គឺឲ្យគេគេឲ្យ A ស្មើ300 C ស្មើ400ណា A ស្មើ300 C ស្មើ400ចុះចូល បាទតាមមកយើងចាប់ដើមរក M ចឹងមកគេដឹង A ដឹង C ហើយចឹងយើងរក M តាមនេះចឹងដាក់ថាតាម កុំសេវិចាមកវិញកុំសេដាក់វិចាយើងសេយកហ្មងសេតាមគោលការណ៍ពេញបាសគោលការណ៍ពេញបាស A បំពេញតេ C បំពេញសេនាំឲ្យ A ស្មើតេបាទ C ស្មើអត់ទេអញ្ចឹងគេបាន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 បូកជាមួយនឹង400ដាក់ចូលចឹងមកអូនមើលហ៎300បូក100 400ហ្មង700 700គុណ2 1400 1400អ่าអស់ហើយលុយខ្លះតិចកត់ចូលហើយដូចនេះមកចប់កុំលិចដូចនេះហើយត្រូវលក្ខខណ្ឌរបស់វាដូចនេះអំស្មើស្មើ1400

nóng này nè nè nóng này nóng này lấy cái đai à à to à, thọm lên ba cái đai luôn không នៅទៅនៅក្នុងនោះនេះទៅណាដែរលោកហើយណាអូននៅលោកគ្រូចាំទីចឹង hai phe khổ con áបាទណានេះមកនេះនោះនេះស្រាក់មកនេះបាទពុញនេះមក cái gì đấy nùm băng này ô đấy còn mang nùm băng mùi và cái nào ô nùm băng vloggery là ở đây thấy không ai ta tập bơ đen heo ấy còn ta ai trong nùm bắp cặp bè này như thế ba cặp bè từ thứ ba cặp bè lại លោកលោកឡើងណាណាលោក uống nước cà phê con hai đấy đời sao nãy người có bàn củ hình gì chứ không con hai phải vạc củ em thị sân lực hay xong tật tay tắn thôi đau là nó quạt gì vậy đại này vô số khủ con á đọc làm nữa bạn đọc đôi thì các bạn ដោយបងប្អូនឯងទាំងអស់ដែរនៅយល់សួរគ្រូកុំពេលអត់យល់សួរព្រោះឯងដែរនៅនៅនៅនៅនៅសាលាបណ្ណោយឯងបាទអាព្រោះឯងដែរនៅដែរខ្ញុំទៅហើយអត់ដែររៀនលំហាត់ទៅចឹងពួកអ្នកផ្សេងគេស្លាប់រៀនលំហាត់ខ្លះចឹងគេរៀងយល់ច្រើនទៀតអូខេឥឡូវអត់យល់ហើយណាឆាលោកគ្រូអត់យល់ទេសួរពពព តើអត់តើអត់សួរគ្រូដឹងថាពួកយើងយល់ទៅមុខទៀតស្រុកណាថ្ងៃនេះគ្នាយើងមិនណាអស់ទៅក៏អត់ឃើញចូលរៀនបាន14នាក់អញ្ចឹង 3នាក់ទៀតណាដឹងអីលោកគ្រូធីរាច្បាស់ពេលលោកគ្រូណាបើអត់មាន5គាត់ណាមីសេចូលគ្រូមន្ទីរមកគ្រូដឹងថាអត់ទេចឹងអូនគាត់ឲ្យអូនធ្វើនេះខ្លួនឯងមួយយ៉ាងលឿនបំផុត Ờ, của đạo đài đã văn phòng đô lì ồ còn băng phụ hai nữ ngạch chuyên ê phải có đăng với phải có hạng ấp đăng này luôn mở rộn thì chứ là bà này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 ពួកខ្ញុំតែគូមកខ្ញុំនិយាយថាគូវិញជួបតាមជួបគុកជួបអីហ៎គុកចឹងមកហើយទីមកខុសមកអត់ទីមកដូចរបស់ពួកម៉ែគឺបាក់ទៅវាមានអាស្រ័យស្រ័យចូលច្បោះរបស់ធ្វើមកនេះនេះលឹមចូលច្បោះមក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 nay lục hủ nhóm cho khối kê à nó làm toán hao chứ không tất nhiên nhỉ ô tiền toàn tranh nhau rồi tôi tự làm lại chơi. ở trên tờ nụ anh tiếp về អត់ទៅរួចទេគ្នាប្រកែហូបបើថាទៅរួចទៅបាយនេះឡើងប៉ោពូវ័យយើងវ័យអត់ឃ្លានទេប៉ុន្តែហ្នឹងហើយវ័យវ័យលោកគ្រូហ្នឹងអូនគឺអត់ងាយឃ្លានបានចង់មួយថ្ងៃហ្នឹងហូបក៏បានដែរប៉ុន្តែកាពះវាជិតទុកហេតុអីបានយើងឃ្លានបាយ វាអាចឡំនិយាយហ្នឹងក្បាលពោះយើងគឺជាអាហាររបស់យើងអពុម៉ែនិយាយត្រង់មកបើសិនអាចកាត់បន្ថយបានជុំផឹកក៏បានតែផឹកជុំមិនកើតអ រក្សាទៅណាណាអូរក្សាគេសុំបាត់ថាយឺតដែនធ្វើទី2នឹងចេញអត់ដែរចេញទៅលោកគ្រូល្អអត់ចេញអាទូទូនឹងមានប្រយោជន៍ដែរលំហាត់គូគឺមានប្រយោជន៍គឺអត់ចង់ហ៊ានលំហាត់ធំទេហ៊ានលំហាត់ទូឲ្យស្អិនលំហាត់ធំមិនហ៊ានពីគ្រូក៏អាចធ្វើចេញដែរលំហាត់ធំបើអត់ចេះសុទ្ធយើង và cũng nhằm tích viên tân hội đường bà dân cha tu toàn time à mà apa nó That's what. Yeah fill the whole the spot ai chẳng không đi đây they add rod ừ, hắn lừa gì màเออขอบคุณนะกับบ้านนู่นนึงจักกินเตยหน่อยนั่นแต่ได้หมดนั่นแต่ที่ถึงเดินเลยจักยับมองอันนี้ Pain tí tiệt tờ mục tí đây. Hào dây lục bù. Hai tập có hả? Nó ừ. lùng ha, lục hữu đã ao để phi năng Ờ, nó bật không đó. Ok. Mạnh. Điều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 lên lên phải chạy nha con này là bao nhiêu hàng và có thể công tơ slot á và có thể công tơ slot đỏ. cho nên đặc biệt cha mà con tỏ đặc biệt cha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 thành thánh bị trà bị thế cái bị trà bên xe tụt bên cầu vải xe bị trà và bên xe tụt bên vải xe bị trà khi bàn bạn tư bán tư bán bán à, Slovene Alsman អំណពីគុណនឹងគុណនឹង0.34ណានឹងអំពីអំមកអំស្មើនឹងយកពីគុណអលយកពីគុណអលពីពីគុណអលចែកចេញទៅ0.34ជាងដាក់ 2l trái xôn phịch giảm buồn xôn phịch giảm buồn ra là mày thế trong mà hay khi ho mùi họ mùi thì họ giang lầy họ tụt bấy có đâu có đấy đừng lục khu âu ta lỡ tinh mà lục khu nhìn thọt môi sẵn ở đây chăm của ờ, đạn nồng đạn nồng lên chẳng có bằng chăm waiting for you Thank you. bay em tới ấy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 ចម្លើយអញ្ចឹងដូចមុនអញ្ចឹងរកចំនួនមួយផ្លែទៀតអីយ៉ា đây mà hướng ca nghe hướng Việt Nam một xuất à về cặp ở đấy là luôn cho dân mà cũng ngập dân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 uh, says Matthew. Uh, thế nghĩ đại đại chẳng cái bàn máu bàn âm mà dạ, dạ. bục tế bục xế bục xế phi đòn há bục phi đòn xế phi đạt ta há bục xế តួលេខចូលពីកតា3000បូក6000ស្មើ9000 9000 92 18000បាទមួយផ្លែទៀតអញ្ចឹងយើងសេវិចាប្រវាយមកដល់នុយហើយនុយ1មានប្រវាយហើយនុយ1ហើយនុយទី1មានប្រវាយ0.34 nm នៅលើស្លាក ខាងនៃអង្គតណានៃបរិញ្ញាដែលគាត់អាចអញ្ចឹងពីបានមកអត់ដាក់រូបមុននឹងមកចឹងជួយលេខចូលគាត់សម្រាប់ជួយលេខចូលអ bảy cái gì con nắng con nắng sốt sám buồn tan thương nó đánh này và là cũ tôi mà thường con hai là về là cái thứ hai là lý